ហើយនាងទទួលពិតអីប្រាំម្ដាយរបស់នាងគេនិយាយថាភ្លើងក្នុងកំណំតែក្រៅភ្លើងក្រៅកំណំចូលក្នុង នាងនេះហើយគឺជាមនុស្សស្រីដែលខ្ញុំទ្រាំនៅជាមួយបំផុតមានរឿងតែងទួចនាងទៅធ្វើទឹកភ្នែករហេមរហាមដូចជាខ្ញុំនេះវាយដំច្រំធាក់នាងពីការអញ្ចឹងនេះគិតចង់លេងលេះហ่ะលេងទៅ ឬមួយក៏នាងមានប្រុសឈ្មោះកុំបងកុំប្រើពាក្យសម្ដីនេះដាក់ខ្ញុំទេខ្ញុំជាប្រពន្ធបងណាបើដឹងថាខ្លួនឯងជាប្រពន្ធរបស់ខ្ញុំគួរតែបំរើប្តីឲ្យបានល្អនៅតែផ្ទះសោះបោកខោអាវរៀបចំបន្ទប់ដេកធ្វើបាយឲ្យប្តីប៉ុណ្ណឹងគ្រាន់តែប៉ុណ្ណឹងវាវេទនាស្លាប់ហើយហើយគ្រាន់តែរឿងខ្ញុំដេកជាមួយនាង ក៏នាងនេះយកទៅប្រាំដែររបស់នាងដែរឥឡូវសាម្ដងទៀតទៅមើលអា ពេលដែលនាងកំពុងតែទឹកភ្នែកបែបនេះតើវាជាការឈឺចាប់ឬមួយក៏ជាសេចក្តីសុខហេតុអីក៏មិនចេះរកសេចក្តីសុខឲ្យខ្លួនឯងបងកំណាបងកំថ្វាយខ្ញុំណា ថ្ងៃនេះខ្ញុំនាំនាងទៅលីម្ដាយរបស់នាងដោយការចង់បានរបស់នាងហើយហេតុអីក៏ធ្វើមុខស្រពោនដូចគេចង់យកទៅបាញ់ចោលអញ្ចឹងមុខបែបនេះដែលចង់ឲ្យប្តីធ្វើល្អដែរក៏វាមិនអាចទៅរួចដែរហើយក៏កំឆ្ងល់ថាហេតុអីបានជាប្តីមានស្រីក្រៅមនុស្សប្រុសគេមិនចង់មានស្រីក្រៅទេបើប្រពន្ធមុខអញ្ចឹងជួបមុខមុខមរិចពេលទៅដល់ផ្ទះម្ដាយរបស់នាង សូមមេត្តាជួយញញឹមញញែម ឲ្យមានសេចក្តីសុខបន្តិចផងខ្ញុំនេះមិនចង់ចេញតាណាម្ដងម្ដង គ្រប់គ្នាគេមើលមកខ្ញុំថាខ្ញុំនាំទិញមុងដើរតាមខ្លួនទេជ្រុលជ្រាបការជាមួយគ្នាហើយធ្វើជាប្រពន្ធរបស់ខ្ញុំហើយ ជួយបំពេញមុខឲ្យខ្ញុំខ្លះផង ប្រាប់ម៉ែជាមុនហើយប្តីបានអីយូរមកហ្នឹងមិនក៏ធ្ងន់ម្ល៉េះកូនមិនជួយយួរប្តីផងហ៎ជំរាបសួរណែម៉ាចាល្អហើយជំរាបសួរបងថ្លៃមើលតែដូចជាធ្ងន់ដល់ហើយបងម៉ាមកបងខ្ញុំជួយយកទៅទឹកម្ល៉េះទេចាំបងយកទៅទុកឲ្យណាអញ្ចឹងបងយកទៅទុកនៅក្នុងផ្ទះបាយតែមកបងខ្ញុំនាំតែខ្ញុំជួយយួរមួយក៏បានដែរណាបង អេនេះហើយអញយ៉ាងម៉េចនេះដល់ថ្នាក់ទឹកភ្នែកលហេមលហាមអញ្ចឹងខ្ញុំនឹកម៉ែពេកហើយជីអារៀបការបានប្តីល្អរស់នៅជួបជុំសុខសាន្តហើយនឹកម៉ែក៏មកដល់ថ្នាក់ទឹកភ្នែករហេមលហាមអញ្ចឹងដែរកូនម៉ែ សុំនិយាយជាមួយម៉ែបន្តិចនេះវាស្អីអាយនេះកុំប្រាប់ថារឿងដដែលដដែលណាណាម៉ែណាវាមិនមែនជារឿងដដែលដដែលទៀតទេតោះម៉ែម៉ែជួយរកវិធីឲ្យខ្ញុំលែងលះជាមួយប្តីខ្ញុំទៅណាម៉ែកូនតៃ ហើយកូនអញកាត់ឈូតអីទៀតហើយហ៎ម៉ែខ្ញុំពិតជាទ្រាំរស់នៅក្នុងនរកបែបនេះទៀតមិនបានពិតមែនណាហើយកូនស្រីស្ដាប់ម៉ែណា ប្តីអញគេល្អយ៉ាងនេះបើអញលែង គេហើយរកប្រុសឯណា បានល្អជំនួសគេហ៎វាមិនពិតទេណាម៉ែគេល្អនៅតែ ចំពោះមុខមនុស្សគ្រប់គ្នាតែពេលដែលនៅក្នុងផ្ទះ គឺមិនមែនបែបនឹងទេណាហើយប្តីបំពេញមុខមាត់នៅទីសាធារណៈនោះគឺជារឿងល្អបំផុតហើយសម្រាប់មនុស្សស្រីយើងណាហើយកូនចង់បានស្អីទី នៅក្នុងផ្ទះណាវាប្រៀបបានដូចជាចាននៅក្នុងរាវតែប៉ះទង្គិចគ្នាបន្តិចបន្តួចកូនជាស្រី ត្រូវចេះអត់ធ្មត់អត់ទ្រាំខ្លះទៅមើល គ្រាន់និយាយជាមួយអ្នកណាទេស្រីតូចគេនៅក្មេងពេកហើយគេជាប្អូនខ្ញុំក៏មិនអាចចូលរឿងនេះទៅនិយាយជាមួយគេម៉ែម៉ែគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំអាចនិយាយរឿងនេះប្រាប់បានខ្ញុំដឹងថាប្រាប់ទៅវានាំតែធ្វើឲ្យម៉ែពិបាកចិត្តតែបើលាក់ទុក ខ្ញុំអាចនឹងឈួតហើយម៉ែត្រូវចេះគ្រប់គ្រងផ្លូវចិត្តគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងអឺឥឡូវនិយាយទៅមើលរឿងវាយ៉ាងម៉េចខ្លះហើយស្លាប់ហើយគ្រាន់តែរឿងដំណេកចុះបើប្តីគេមកពីធ្វើការហត់ គេចង់ដេកជាមួយប្រពន្ធវាជារឿងធម្មតាតែកូនបើយើងមិនចង់ក៏ឲ្យគេទៅវាចាប់ទៅហើយហេតុអីក៏ឯងនិយាយដូចជាតឹងតែងខ្លាំងម្លេះហាកូនម្ដាយហើយម្ដងម្កាលគេមកពីធ្វើការហត់ គេមួម៉ៅគេក៏សម្លុតយើងបន្តិចបន្តួចនេះមិនទាន់ដល់ថ្នាក់ប្រាំអំពើហឹង្សាអីផងនឹងចំនួនម៉ែណា ពុកឯងណាធ្វើដាក់ម៉ែធ្ងន់ធ្ងរណាស់តែម៉ែនៅតែចេះអត់ទ្រាំបានឯងនេះ ត្រឹមតែសម្ដីបន្តិចបន្តួចការដេកនៅបន្តិចបន្តួចកំណាកូនលែងគ្នាមិនល្អទេផ្សះផ្សាគ្នាទៅបើកូនរវល់តែគិតដល់រឿងលែងគ្នាណាបានអីនឹងមានសេចក្តីសុខសុភមង្គលបានម៉ែណែឈប់ណាវតីកុំនិយាយរឿងអស់ទាំងនេះទី ប្តីឯងម៉ែថាល្អគឺល្អហើយញាតិមិត្តជិតខាងអ្នកណាក៏គេសរសើរដែរតែអ្វីដែលគេឃើញ អារម្មណ៍របស់ខ្ញុំគឺវាមិនដូចគ្នាទេណាម៉ែកូនត្រូវចេះរៀនឲ្យមានសេចក្តីសុខតើម៉ែមិនគ្រប់គ្រងឲ្យកូនគិតរឿងលែងគ្នាងាយងាយនោះទេ ខ្លាំងណាស់ម៉ែបើចោមកហូបបាញ់តុកទាំងអស់ហ្នឹងគាត់ជាអ្នកធ្វើណាម៉ែហើយឯងភ្ញាក់ផ្អើស្អីអារលឹកឲ្យតបងថ្លៃឯងមកពេលណាម៉ាក់មិនដែលប្រឡាក់ដៃចូលចង្ក្រានទេមើលចោះពាក់អៀមចុងភៅដូចជាអ្នកអាជីពអញ្ចឹងតោះគុនតៃចុងគួយញ៉ាំបាយទៅពួកយើងញ៉ាំបាយជុំគ្នាឆ្ងាញ់ម្ដងមកមកអូន ជិះពិសាទៅចាហើយនេះជាអ្វីដែលអូនចូលចិត្តញ៉ាំឲ្យបានច្រើនទៅណាអូនសម្លាញ់អឺហើយនេះជារបស់ឯងប្អូនស្រីកំហូចអើនេះអូនភ្លេចញ៉ាំទឹកទៀតហើយណាអូនត្រូវញ៉ាំ ទឹកមុនញ៉ាំបាយប្រយ័ត្នខូចកាពះណា មិនចេះចាំសោះអូនឯងនេះម៉ែហេតុអីក៏បងថ្លៃល្អនឹងបងស្រីយ៉ាងហ្នឹងបើខ្ញុំរកប្តីល្អដូចជាបងថ្លៃមិនបានខ្ញុំយកប្តីទេម៉ែញ៉ាំទៅតាញ៉ាំបាយទេរបៀបកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាម និងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន S26 Go Progress ថ្មី ញ៉ាំច្រើនទៅម៉ែតាមពិតទៅបើសិនជាអាចខ្ញុំចង់គេចនៅជាមួយនឹងម៉ែបានពីបីយប់ណែមកលេងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយស្អែកប្តីឯងត្រូវចូលធ្វើការឧស្សាហ៍មកលេងចុងសប្តាហ៍ប៉ុណ្ណឹងក៏បានហើយណាកូនមានប្តីត្រូវទៅដេកជាមួយប្តីណោះកុំឲ្យគេចាំយូរ ហើយបងល្អណាស់ចាបងសុខសប្បាយតាមផ្លូវណាបងបងមានដំណឹងល្អឆាប់ឆាប់ណាខ្ញុំចង់បានក្មួយពរឲ្យបងអញ្ចឹងខ្ញុំទៅហើយណាម៉ែទៅចាបងទៅហើយណាបាយបាយបង down. នាងទទួលពិតអីប្រាំម្ដាយរបស់នាង គេនិយាយថាភ្លើងក្នុងកំឡំតែក្រៅភ្លើងក្រៅកំឡំចូលក្នុង នាងនេះហើយគឺជាមនុស្សស្រីដែលខ្ញុំទ្រាំនៅជាមួយបំផុតមានរឿងតែងទួចនាងទៅធ្វើទឹកភ្នែករហេមរហាមដូចជាខ្ញុំនេះវាយដំច្រំធាក់នាងពីកាលអញ្ចឹងនេះគិតចង់លេងលេះហ่ะលេងទៅឬមួយក៏នាងហ่ะ មានប្រុសឈ្មោះកុំមើលបងកុំប្រើពាក្យសម្ដីនេះដាក់ខ្ញុំមើលខ្ញុំជាប្រពន្ធបងណាបើដឹងថាខ្លួនឯងជាប្រពន្ធរបស់ខ្ញុំគួរតែបំរើប្តីឲ្យបានល្អនៅតែផ្ទះសោះបោកខោអាវរៀបចំបន្ទប់ដេកធ្វើបាយឲ្យប្តីប៉ុណ្ណឹងគ្រាន់តែប៉ុណ្ណឹងវាវេទនាស្លាប់ហើយហើយគ្រាន់តែរឿងខ្ញុំដេកជាមួយនាងក៏នាងនេះយកទៅប្រាំដែររបស់នាងដែរ ឥឡូវអាសាម្ដងទៀតទៅមើលអាពេលដែលនាងកំពុងតែទឹកភ្នែកបែបនេះតើវាជាការឈឺចាប់ឬមួយក៏ជាសេចក្តីសុខហេតុអីក៏មិនចេះរកសេចក្តីសុខឲ្យខ្លួនឯងបងកំណាបងកំផ្អៃខ្ញុំណាស្រែកទៅ ស្រែកថាប្តីកំពុងតែរំលោភប្រពន្ធស្រែកទៅស្រែកទៅស្រែកទៅស្រែកទៅ ស្រីក្រៃមែនទេពាក់អាវខ្ញុំមក នាងកំសួរនាំច្រើនបើមនុស្សប្រុសមិនមានស្រីក្រៅគេលែងហៅថាមនុស្សប្រុសហើយសំខាន់ខ្ញុំនៅតែជាប្តីរបស់នាងយល់ទេអូនសប្បាយអើហើយព្រឹកនេះមានស្អីញ៉ាំខ្លះចាគឺមានពីរបីមុខ បងទាព្រៃទឹកដោះគោផ្លែឈើហើយក៏មាននំប៉័ងទឹកដោះគោដែរ នីខ្ញុំជាប្រពន្ធហើយនេះដែលមានមនុស្សស្រីឈ្មោះហានីនៅក្នុងទូរស័ព្ទប្តីរបស់ខ្ញុំទៀត ខទៅវិញណាខ្ញុំប្រាប់នេះប្រមាណដល់ហើយ ប្រាប់ថាកុំអោយប៉ះពាល់ទូរស័ព្ទរបស់ខ្ញុំជាប្រពន្ធណាមិនមែនជាម្ដាយរបស់ខ្ញុំទេបងខ្ញុំទ្រាំរនៅជាមួយបងមកបងចាត់ទុកខ្ញុំជាប្រពន្ធបងគ្រាន់តែមានស្រីក្រែង ក៏គួរតែឲ្យតម្លៃខ្ញុំផងតម្លៃហ៎នាងដើរសួរមនុស្សជុំវិញផ្ទះនេះសួរមនុស្សទូទាំងប្រទេសក៏បានដែរអ្នកណាម្នាក់ដែលនិយាយថាខ្ញុំមិនឲ្យតម្លៃនាងនោះ នៅក្នុងផ្ទះនេះថោកតែពីអ្នកប្តីប្រពន្ធទេតែនៅខាងក្រៅអ្នកណាក៏មើលឃើញ នាងគឺជាម្ចាស់ស្ត្រីដែរប៉ុណ្ណឹងហើយតើនាងចង់បានស្អីទៀតខ្ញុំមិនចង់បានសុភមង្គលតែគ្រប់គ្នាគេកាត់សរសើរទេខ្ញុំចង់បានសុភមង្គលតែជាស្នាមញញឹម បានហើយខ្ញុំត្រូវតែធ្វើការនាងកុំធ្វើឲ្យខ្ញុំអូម៉ាយជាងនេះបានទេសង្ឃឹមថាពេលដែលខ្ញុំត្រឡប់មកវិញល្ងាចនេះគ្រប់យ៉ាងវានឹងល្អប្រសើរកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន S26 Go Progress ថ្មី អាឡូជំរាបសួរលោកប្រធានអដារ៉ាដាដើម្បីអបអរសាទរធ្វើការបានល្អរបស់លោកថ្ងៃនេះខ្ញុំចង់ឲ្យដារិតមកញ៉ាំអាហារថ្ងៃត្រង់នៅហាងមួយពីលហើយកុំភ្លេចនាំប្រពន្ធជាទីស្រឡាញ់របស់លោកមកផងណា បាទបាទលោកប្រធានអបាទចាំប៉ុណ្ណឹងបានហើយ នេះចេញមកបានពាក់កណ្ដាលផ្លូវទៅហើយហេតុអីក៏សុកសុកថ្ងៃនេះមកនឹកឃើញចង់ញ៉ាំបាយជាមួយខ្ញុំហើយត្រូវបោតយោនាងនោះ ឬក៏អត់ទេនេះមិនបាច់ទេ នាងបញ្ញាបញ្ញាដូសខោអាវហើយយកគ្រឿង make up មក make up នៅក្នុងឡានមកខ្ញុំឲ្យពេលនេះ5នាទីខ្ញុំចាំនៅផ្លូវកែង ហាត់អីក៏យំម្លេះបញ្ញាប់ហាត់មុខទៅអឺយើងទៅណាទេមេហៅតបាយជាមួយ ខ្ញុំប្រាប់ណា ពេលទៅដល់ធ្វើរឹកពីឲ្យត្រឹមត្រូវហើយធ្វើមុខរបស់នាងឲ្យវា មានសេរីសួស្តីខ្លះផង បានជានាងពាក់ស្បែកជើងបែបនេះនេះនាងចង់បំផាក់មុខខ្ញុំមែនទេអឺសុំសុំតមកពីខ្ញុំបញ្ញាប់ទេខ្ញុំភ្លេចត្រូវនិយាយពាក្យអូនបងនៅចំពោះមុខគេឯង ជំរាបសួរលោកប្រធានអជំរាបសួរបាទហេតុអីថ្ងៃនេះលោកប្រធាន ណាត់ខ្ញុំមកញ៉ាំបាយអញ្ចឹងនេះខ្ញុំថានឹងទៅអូហ្វីសយឺតបន្តិចហើយអើយដារ៉ាអើយគួរសមហៅលោកប្រធានស្អីទេហៅបងបងធម្មតាដូចចរដងទៅនេះប្រពន្ធដារិតណាទុនភ្លុនគួរចូលចិត្តខ្លាំងណាស់ធ្លាប់តែឃើញដារិតណាបង្ហោះនៅតាម Facebook អញ្ចឹងអញ្ជើញអង្គុយមក មកអូនចង់ប្រាប់ថានរិទ្ធជាមនុស្សប្រកែធ្វើការអបអរគម្រោងថ្មីដែលធ្វើបានល្អហើយក៏ចង់បង្កភាពស្និទ្ធស្នាលជាមួយដារិទ្ធដែរហើយដារិទ្ធនេះជាមនុស្សប្រកែមែនទាំងរឿងការងារនិងរឿងគ្រួសារខ្ញុំគ្រាន់តែមើល Facebook របស់ដារិទ្ធក៏មានសេចក្តីសុខដែរគ្រប់សកម្មភាពសិតតែនៅជាមួយប្រពន្ធដោយផ្អែមល្ហែមទាំងអស់ ប្រពន្ធរបស់ខ្ញុំគេគឺជាមនុស្សស្រីដែលគួរឲ្យស្រឡាញ់ពួកយើងមានគ្នាតែ2នាក់ទេក្រោយពេលរៀបការនៅផ្ទះជាមួយគ្នា តក់មកហើយបើមិនឲ្យស្រឡាញ់គ្នាផ្អែមល្ហែមធ្វើម៉េចនៅរៀបការជាមួយគ្នាការទៅបងបងក៏ដឹងរឿងនេះច្បាស់ជាងខ្ញុំតែទៀតអញ្ចឹងអ្នកទាំងពីរនេះចង់ញ៉ាំអីក៏ហៅទៅណា អូនកំងអីដែលអូនចូលចិត្តទៅមកទុកឲ្យបងអ្នកហើយ រម្មណ៍ថាមិនស្រួលខ្លួនសោះខ្ញុំចង់ទៅមន្ទីរពេទ្យហើយប្រកាសអីនៅសុកសុកក៏វិលមកហើយក៏ចុកឆ្អល់ក្នុងពោះភាពអានហើមចូលក្បែរពីដៃយឺននៅតែពីអ្នកកុំឃើញខ្ញុំញ៉ាំបាយជាមួយមេបែបនេះ មិនមែនបានន័យថាមេគាត់ទុកចិត្តខ្ញុំខ្លាំងនោះទេដូច្នេះមិនត្រូវមើលស្រាលរឿងនេះបានទេនេះមេប្រកាសជាមានរឿងអីសង្ស័យក៏មិនដឹងអញ្ចឹងហើយខ្ញុំត្រូវតែប្រញាប់ទៅអอฟហ្វិសឲ្យបានលឿនបំផុតបើមិនជាអូនអាចចង់ទៅពេនហើយຕົកຕົកជីទៅណាចាំបងឲ្យលុយបងខ្ញុំមានរឿងមួយចង់សុំបង ពេលនៅតាមផ្លូវខ្ញុំគិតច្បាស់ខ្ញុំគិតថាបើសិនជាបងធ្វើល្អដាក់ខ្ញុំដូចជាធ្វើល្អនៅចំពោះមុខគេឯងបែបនេះពួកយើងនឹងរស់នៅជាមួយគ្នាដែលមានក្តីសុខខ្ញុំសុំណាពេលត្រឡប់ទៅផ្ទះវិញបងជួយធ្វើល្អដាក់ខ្ញុំដូចដែលនៅទីនេះទៅណា ខ្ញុំអាចទៅពេទ្យខ្លួនឯងបានបើនៅក្បែរមានតែរឿងបានបានបានតាអូនសំឡាញ់យកទៅពេទ្យលុយដែលសល់ទុកឲ្យបានស្រួលបុផង បៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាម និងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនយើងក៏គោលអាហារូបត្ថម្ភពីប្រទេសជប៉ុន S26 Go Progress ថ្មី នផងណាគឺអូនមិនហ៊ានប្រាប់ម៉ែទេខ្លាចគាត់បារម្ភអញ្ចឹងបងមិនចាំបាច់ប្រាប់គាត់ទេណាហើយវិធីហ្នឹងអូនឯងឈ្មោះស្អីគេគឺអូនមានកូន ហើយអូនក៏មិនបានដឹងក៏រលូ អីគេខ្លួនឯងមានកូនក៏មិនដឹងដែរអឺឥឡូវពេទ្យឲ្យអូនសម្រាប់នៅមន្ទីរពេទ្យសិនអើយបរវល់ណាស់បងមិនទាន់ប្រកាសទេថាចេញពីធ្វើការល្ងាចនេះបានតែមើលអូនឯងឬក៏អត់នោះមិនមិនចាំពេលថ្ងៃដល់ចេញពីពេទ្យណាទេប្រាប់បងផងព្រោះយ៉ាងហោចណាស់នៅពេទ្យមានពេទ្យគេចាំមើលថែហើយទោះបីជាបងទៅមើលអូនឯងក៏វាគ្មានប្រយោជន៍ស្អីដែរព្រោះបងណា មិនមែនជាពេទ្យទេ លោកបងហ្នឹងហើយជួយថតរូបខ្លួនឯងនៃពេទ្យផ្ញើឲ្យបងមួយផងថតរសាណា បើមិនចឹងទេបឹងឲ្យពេទ្យជួយថតឲ្យមកចេះ រឿងរបស់ខ្ញុំប្រាប់គេក៏គេមិនជឿដែរតែខ្ញុំត្រូវដឹងខ្លួនឯងថាតើខ្ញុំអាចទ្រាំបានឬក៏អត់ហើយទ្រាំដើម្បីអីតើជីវិតខ្ញុំកើតមកដើម្បីទ្រាំរស់នៅក្នុងនរោហើយរស់នៅក្នុងពាក្យដែលគេថា យកប្តីខំម្ដងខំមួយជីវិតមែនទេ ពេទ្យពីរបីថ្ងៃឯណោះអូនមកនៅផ្ទះបងបដោះអសន្នសិនបងចង់មានសេចក្តីសុខពេញលេញជាមួយអូនណាអូនសម្លាញ់បានហើយអូអត់នឹងបានហើយបងបងឯងនេះដូចជាមិនចេះឆ្អែតសោះ បែបនេះបានទេព្រោះខ្ញុំដឹងច្បាស់ថាគេនឹងគ្មានថ្ងៃកើត 亮亮 កូនស្រីស្ដាប់ម៉ែណាប្តីអញគេល្អយ៉ាងណាបើអញលែងគេហាក់រកប្រុសឯណាបានល្អជំនួសគេហ៎ប្តីបំពេញមុខមាត់នៅទីសាធារណៈនោះគឺជារឿងល្អបំផុតហើយសម្រាប់មនុស្សស្រីយើងណាហើយកូនចង់បានស្អីទីខ្ញុំត្រូវតែរកជីវិតថ្មីខ្ញុំមិនអាចយករឿងរបស់ខ្ញុំទៅប្រាប់អ្នកដទៃហើយឲ្យអ្នកដទៃជួយវិនិច្ឆ័យថាគួរសម្រេចចិត្តបែបណាបានទេព្រោះថាគេមិនមែនជាខ្ញុំទេ